យេខេសួស្តីអ្នកគ្នាបាទធ្វើត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកគ្នាទៀតបាទថ្ងៃនេះគឺខ្ញុំមកលេង score ចង្វាក់សារវ៉ាន់ម្ដងបាទអូខេចឹងអឺខ្ញុំចង់និយាយរឿងមួយមកប្រាប់អ្នកនរគ្នាបាទដោយសារតែមានបងប្អូនក៏ដូចជាប្រូប្រូមួយចំនួនគាត់ខមមិននៅក្រៅវីដេអូខ្ញុំថាខ្ញុំនឹងបោកអឺនៅលើវីដេអូរបៀប download ចង្វាក់និងរបៀបដាក់អក VIP ហ្នឹងអ្នកនរគ្នាបាទអញ្ចឹងខ្ញុំចង់បកស្រាយតិចអញ្ចឹងខ្ញុំប្រាប់គាត់ទៅដល់គាត់វិញថាគឺ ដោយសារតែ channel របស់ខ្ញុំបាទហ្នឹងទៅតែបង្កើតមកទៅតែវា approve ឲ្យមានការរកលុយតាម YouTube អញ្ចឹងណាអញ្ចឹងខ្ញុំ ធ្វើការលុប link ដែលខ្ញុំមកដាក់នៅក្រោមវីដេអូនឹងទាំងអស់ឧទាហរណ៍ខ្ញុំដាក់ link freestyle អញ្ចឹង នៅ link នៅក្រោមហ្នឹងគឺខ្ញុំបានលុបហើយហើយឧទាហរណ៍ដាក់ free or mode VIP ក៏ដោយគឺខ្ញុំបានដក link ទុកឲ្យអ្នកនរគ្នាលុប link នឹងចេញឯបាទគឺដាក់ការដាក់ link បែបអស់អស់ហ្នឹងគឺអាចធ្វើឲ្យយើងនឹងខូច channel ហ្នឹងហើយអ្នកនរគ្នាបាទខុសគោលការណ៍ YouTube អូខេចឹងខ្ញុំចង់បកស្រាយប៉ុណ្ណឹងចាំមើលវីដេអូក្រោយទៀតខ្ញុំនឹងដាក់ link Telegram ម្ដងបាទ ចឹងខ្ញុំទៅសូមបញ្ជាក់ទៅកាន់បងប្អូនយើងទាំងអស់គ្នាបាទចឹងខ្ញុំដាក់ link Telegram នៅវីដេអូហ្នឹងបាទចឹងបងអ្នកគ្នាចង់បានចង្វាក់អីអ្នកគ្នាគ្រាន់តែចូលទៅកាន់លើ link ហ្នឹងទៅបាទអូខេដាក់ link Telegram ហ្នឹង ទៅ គឺវាមាន style ហើយមាន VIP mode នៅក្នុងហ្នឹងទាំងអស់ចឹងអឺដោយសារតែខ្ញុំអត់អត់ហ៊ានបាទអត់ហ៊ានដាក់ហ្នឹង ដាក់ link នឹងខ្លាចខូច channel ហ្នឹងឯអ្នកគ្នាបាទអញ្ចឹងឥឡូវមកឲ្យខាត់ពេលវេលាយូរនិយាយរឿងយូរដែរអ្នកគ្នាខាត់តៃបាទឥឡូវយើងមកមើលការលេងស្គរចង្វាក់សារវ៉ាន់របស់គ្នាតែម្ដងបាទតោះកុំឲ្យខាត់ពេលវេលាយូរ